បាទសួស្តីអ្នកនរគ្នាអានឹងមកញ៉ាំទៀតហើយសាច់គូសាច់គូឆៅប៉ុន្តែថ្ងៃហ្នឹងផ្លែកជាងម្ដងនេះស្អីនេះហៅគោឆៅតកោដាក់ដាក់ផ្លាស្ទិកជាមួយតកោអញ្ចឹងណាជាក់ជាក់នេះព្រៃកោះកងស្បៃបូកោហើយទៅសក់ចង់សាររសជាតិបងប្អូនដាក់ផ្លាស្ទិកជាក់ជាក់ទៅផ្លែកអេហ្មងអឺតនេមកហូបមួយខ្ញុំ អត់ឃើញស្អាតទឹកមាត់ទេតែខ្ញុំថាទឹកត្រីកោះកុងទេចាស់ត្រីកោះកុងមកតែគោយើងលាងស្អាតហើយយើងហាន់វាហាន់វាលើទឹកកកចឹងមកហ្នឹងចាស់តែប្រដាមកໄວយើងទឹកត្រីកោះកុងមក ឡាស៊ីវាតិចសិនមិនឆ្ងាញ់ជិះមើលឲ្យជឿដល់ហើយ Um, hmm. Enak bahasa dah tekak cek-cek yang bincangan. Hmm. Rasa simpah. không muốn nhầm nó xa mới mọi người nó kháng thể to ăn vì chạy cho nó mãi là chít món ăn nên mình cho như này tập có bằng rồi đã được có những em một út lẽ à? việc là ơ một cái này ăn được có đây được ơ ờ. tengah nikmat je Thank hmm. you. ចាំតិចបងប្អូនខ្ញុំផលិតខ្ទឹមសខ្ញុំគាត់ថែមខ្ទឹមសទៀតមកឆ្ងាញ់ចាំផ្លែបាទហើយខ្ទឹមសខ្ញុំយកមកបានហើយខ្ទឹមសដាក់ខ្ទឹមសនៅគេនេះបកបកនេះសិនខ្ទឹមសនោះ បងប្អូនអាចចង់សាអត់ដាក់ធ្វើដាំខ្ញុំខ្ញុំដាក់ហាន់ពីលើតកោយើងមកអេមកហើយយើងត្រូវមានខ្ទឹមសដើម្បីវាកាត់ជាតិឆ្អាប nha được chưa អីបងបងបងអីកូវិញផ្លាស្ទិកត្រជាក់នេះឆ្ងាញ់មកប្លែកខ្ញុំជុំគ្រប់រដងអត់ឆ្ងាញ់អត់ឆ្ងាញ់អញ្ចឹងបងបងបើសិនវាអត់ត្រជាក់អានេះយើងផ្លាស្ទិកឲ្យវាត្រជាក់ជាងឲ្យវាងាប់សាច់ជាងមករសជាតិវាគឺអេមមែនតើមកយ៉ានេះធ្លាក់យើងបាក់ថាដាក់លើតកក់យកចំមកវាល្អទៅលើមកហ្នឹងជីវាមកទៀត Hum. <coughs> một một một một một đó bắt lát một spay ừ. Ít, ít, cắm miệng, cắm miệng. Ít. வந்துட்டு dạ lẹ này hà thà sẽ câu tập cổ một nguồn sẽ anh sẽ câu tập cổ á không à. Ờ. Mm. Ừ. ចូលបងទៅនេះខ្ញុំលេងមួយខ្ញុំដល់លេងហូបចាប់ប៉ុណ្ណឹងឯងគូឆ្អែតហើយហូបច្រើនអត់កើតទេមានទេដោយសារអីតែហូបអស់ទៅល្ងាចហ្នឹងអត់មានអីហូបបាយអញ្ចឹងហូបបាយប៉ុណ្ណឹងបាទអរគុណច្រើនមកសិតជួយចិត្តកុំភ្លេច subscribe like comment អ្នកមួយផងអរគុណច្រើនបាយបាយ